ក្រុមជួលចិនឃើញក្មួយយកផ្កាមកជូនធ្វើឲ្យពូម៉ៅរត់ទៅនឹកដល់អូនប៊ីកូនប្រុសសំឡប់ចិត្តដល់ថ្នាក់ពលពេកទាំងរលីងរលងថាចាថាតើពលពាកបែបណានោះឥឡូវយើងតាមដានព័ត៌មានលម្អិតទាំងអស់គ្នា មានពុកម៉ែបងប្អូននិងមហាជនទូទៅភ័យច្រើនច្បាស់ជាជ្រាបនឹងស្គាល់រួចមកហើយលោកហ៊ីងសុបញ្ញរិទ្ធហៅពូម៉ៅនោះដែលត្រូវជាអតីតស្វាមីលោកស្រីត្រីដាណា បច្ចុប្បន្នគេឃើញពូម៉ៅហាក់មានទឹកមុខប្រែ ស្រស់ថ្លាវិញហើយព្រមទាំងប្រយជីវិតរស់នៅយ៉ាងសាមញ្ញបំផុតរបស់ខ្លួននិងបង្ហាញមុខក្នុងកម្មវិធីផ្សេងផ្សេងមិនដែលដាច់ឡើយពេលនឹកអូនប៊ីកូនប្រុសសំណប់ចិត្តរបស់ខ្លួនម្ដងម្ដងពូម៉ៅតែងតែបង្ហោះរូបភាពឡើងវិញចូលក្នុងបណ្ដាញសង្គម TikTok និង Facebook របស់ខ្លួនលាយឡំជាមួយនឹងសាររំជួលចិត្តអានហើយពិតជារំភើបនិងលាយជាមួយនឹងក្តីអាណិត។ ដោយឡែកកាលពីម្សិលមិញនេះនាថ្ងៃទី14កុម្ភៈ2023ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ពូម៉ៅទទួលបានបាច់ផ្កាមួយបាច់ពីក្មួយក្មួយរបស់ខ្លួន មួយសន្ទុះក្រោយមកក៏នឹកដល់អូនប៊ីរួចក៏បានពោលពាក្យទាំងរំជួលអារម្មណ៍ថាជាក្មួយក៏ស្រឡាញ់ដូចជាកូនចោះតម្រាំកូនខ្ញុំតើការស្រឡាញ់ខ្ញុំធំធេងប៉ុណ្ណាទៅរីករាយថ្ងៃក្តីស្រឡាញ់អានសាសដ៏ចាក់ដោតបេះដូងនេះរួចមកគ្រប់គ្នាក៏ចូលខមមិនថា ខ្ញុំយល់អារម្មណ៍មួយនេះពិតជាពិបាកជ្រើសរើសពេលឃើញ គ្រួសារគេឬឃើញគេហៅប៉ាពិតជាពិបាកចិត្តជំនួសលោកពូបេះដូងក្រមគ្រាទៅលេងម្ដងទៅខ្ញុំចង់ឃើញពូម៉ៅនៅជុំកូនហើយក៏នៅមានពាក្យពេចន៍ខមមិនជាច្រើនទៀតដែលលើកទឹកចិត្តពូម៉ៅផងដែរចាជាការពិតណាស់ទឹកចិត្តជាឪពុកក្នុងឱកាសបុណ្យពិសេសពិសេសប្រចាំឆ្នាំគឺ តែងតែចង់ជួបក្រុមគ្រួសារជាពិសេសគឺកូនតែម្ដងពេលដែលនៅឆ្ងាយពីគ្នាគឺពិតជាអារម្មណ៍នឹកខ្លាំងណាស់ឪពុកនិងកូន ពូម៉ៅបានត្រឹមបង្ហោះសារលាយឡំជាមួយនឹងអារម្មណ៍ក្តុកក្តួលដោយមិនបានទៅជួបជាមួយនឹងកូនប្រុសឡើយប្រិមិត្តជាច្រើនចង់ឲ្យគាត់ទៅជួបប៉ុន្តែហាក់បីដូចជាមិនសូវហ៊ាននោះឡើយពូម៉ៅចាអរគុណច្រើនតេតងនឹងព័ត៌មាននេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណសូមគោរពលា